trên dưới đây Em nên mơ xong rồi. Ngồi xe chụp. 먹는게나나. Bác bó chơi xe tích mắc ở đây niên hưởng trong bọ xẻ tích Xong chơi xe không phải Mà hiện dục tích của tâm tình này hả? Tâm mà យ៉ាងយូរបានទេម៉ាតោះខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះឡាយសុភត្រា ជាបុគ្គលិកបម្រើការនៅក្នុង នៅក្នុងក្រុមហ៊ុន Nagaver ចានេះជាកាត់របស់ខ្ញុំហើយនាងខ្ញុំរងថ្ងៃហ្នឹងគឺមានឈ្មោះកាត់ទេហើយនាងខ្ញុំបានចេញមកចូលរួមកតកម្មហ្នឹងគឺរយៈពេល3ខែជាងហើយបងប្អូនទាំងអស់គ្នាអាហ្នឹងខ្ញុំចង់មកបកស្រាយប្រាប់បងប្អូនពុកម៉ែទាំងអស់គ្នាឲ្យយល់ពីការទៀមទារបស់ពួកខ្ញុំហើយនឹងអ្វីដែលពួកខ្ញុំជួបកន្លងរយៈពេល3ខែនេះចា៎ សម្រាប់នាងខ្ញុំអឺបើស្ម័យជាបុគ្គលិកមានឈ្មោះកាត់នៅក្រុមហ៊ុន Nagavel ពួកខ្ញុំចេញមកទៀមទានឹងរយៈពេល3ខែហើយទៅវិវាទនឹងការងារនឹងចូលជាមួយឆ្នាំអីតែ ក្នុង3ខែរយៈរយៈពេល3ខែចុងក្រោយនឹងវាវាទៅក្តៅកគុកហើយគឺពួកខ្ញុំបានរងភាពអយុត្តិធម៌ទៅលើ នៅលើភាពអយុត្តិធម៌ទៅខ្លាំងទៀតយើង និយាយទៀតណាចាំឲ្យមើលរូបថតដែលយើងជួបថ្ងៃមុនជួបអីខ្លះហ្នឹងហើយអឺពួកខ្ញុំមិនអឺពួកខ្ញុំសូមអំពាវនាវទៅខាងបងបងអាញាធមអឺសូមបងចូលនៅចំណុចកណ្ដាលរវាងវិវិការងារនឹងផងសម្រាប់ខ្ញុំអត់សូវចេះនិយាយព្រោះខ្ញុំអត់អត់ដែរនិយាយដែរទៅរយៈពេល3ខែដែលពួកខ្ញុំ ចេញមកទៀមទានេះគឺពួកខ្ញុំខ្ញុំត្រូវការអឺ គាត់មានសហជីពនៅកន្លែងធ្វើការត្រូវការក្រុមហ៊ុនបរទេសមួយនឹងគឺគ្រប់ចាប់ការងារនៅប្រទេសខ្មែរពួកយើងអត់មានចង់បានអីក្រៅពីនឹងទេសុំធំតែមានតំណស្រ័យមួយដែលសមស្របមិនមែនមានតការចាប់ចងទេព្រោះរយៈពេលដែលពួកខ្ញុំឃើញថាទៀមទារយៈពេល73ខែនេះគឺអត់មានតំណស្រ័យណាមួយដែលនេះហ្មងមានតការចាប់ចងរារាំងរហូតនិយាយទៅក្រុមហ៊ុនបានបានចេញមកបងប្អូននេះចេញមកចេញមក ចរចាប៉ុន្តែការចរចាហ្នឹងវាដដែលដដែលនឹងក្រុមហ៊ុនអត់មានឆន្ទៈនឹងនឹងទទួលយកអ្វីដែលនេះផងហ្នឹងអញ្ចឹងការចរចាហ្នឹងគឺត្រូវតែមានការឈ្នះទាំងសងខាងមិនមែនឈ្នះតែខាង ក្រុមហ៊ុនបែបនេះទេហើយយើងតវ៉ាធ្វើកតកម្មមករយៈពេល3ខែហើយបើបើក្រុមហ៊ុននៅតែឆ្លើយថាមិនព្រមទទួលដំណើរសហជីពដដែលតើត្រង់ណាដែលក្រុមហ៊ុនមានបំណងចង់ដោះស្រាយវិវាទនឹងទៅ ជាក់ស្ដែងពួកខ្ញុំគឺត្រូវការតែ ដំណោះស្រាយពីក្រុមហ៊ុនទេជាក់ស្ដែងបងចានិយាយទៅកតកម្មបញ្ចប់ស្អែកទៅបានទេឲ្យតែស្អែកនឹងចូលចរចាតម្លាក់បត់ចោតចូលចរចាហើយដោះស្រាយទទួលយកតំណែងសហជីពនឹងលក្ខន្តិកៈផ្សេងផ្សេងខ្ញុំពួកខ្ញុំអត់រឹងតឹងទេស្អែកសុំក្រសួងដែលពាក់ព័ន្ធឈរនៅចំណុចកណ្ដាលផងជាក់ស្ដែង លោកបានចេញលិខិតចេញអីមកលៀបពណ៌ពួកខ្ញុំជាបន្តបន្ទាប់តែជាក់ស្ដែងសម្រាប់យើងខ្ញុំជាកោតកោខ្ញុំរងភ័យអយុធធម៌ខ្លាំងណាស់ពីសំណាក់ក្រុមហ៊ុន Nagavel Nagavel ប្រាជ្ញាធរជារនាំងការពារជារបងការពារក្រុមហ៊ុនតែម្ដងជាក់ស្ដែងពីថ្ងៃហ្នឹងគឺខ្ញុំទទួលអារម្មណ៍នឹងវាពិបាកខ្លាំងហើយដែលនេះខ្ញុំជាមនុស្សស្រីហើយបើខ្ញុំរងទៅតឹងឡើងលើឡានខ្ញុំមកថាតែខ្ញុំនៅលើនៅក្នុងឡានហើយ នៅចាប់ខ្ញុំចេញទៅក្រៅវិញទៀតហើយហើយចេញលិខិតមកអឺចាត់ប្រកាន់លើពួកខ្ញុំទៀតចេះស្ដាយនេះអាយដែលនាងខ្ញុំបាន ពាក់នៅថ្ងៃមិញបងប្អូនឃើញអត់គឺគាត់ព្យាយាមបើខ្ញុំនៅខាងក្រោមអ្នកអាចនិយាយថាខ្ញុំ រឹងតឹងបាន តែនេះខ្ញុំនៅលើឡានខ្ញុំនៅលើឡាន តែទាញឲ្យខ្ញុំលហែកអាយខ្ញុំជាមនុស្សស្រីខ្ញុំជាកតកតខ្ញុំជាមនុស្សស្រីមានវិវាទតែជាមួយក្រុមហ៊ុន Nagavel ទេហើយលោកព្រមធ្វើអីគេបើសិនជាខ្ញុំអត់ពាក់អាវនៅខាងក្នុងតើខ្ញុំនឹងមានរូបភាពបែបណាអាក្រក់មើលបែបណាចាប់ហែកអាយខ្ញុំតែម្ដង គឺរយៈទីអស់ហ្មងសាមញ្ញបោសសក់នៅនឹងហែកអាយបើសាមញ្ញបោសសក់នៅនឹងហែកអាយហើយចេះថាណានេះហើយហើយចោតប្រកាន់ថាពួកខ្ញុំទៀត ហើយក្រុមហ៊ុន Hagavel អ្នកឯងធ្វើបានគ្រប់រូបភាពមែនក្រុមហ៊ុន Hagavel អាចអាចវាយកតកជាស័យអាចឲ្យគេមកចាប់ដោះអាវចាប់ហែកអាវមនុស្សស្រីនៅកណ្ដាល ទីក្រុងខ្ញុំអត់យល់ថាអឺក្រុមហ៊ុន Hagavel កំពុងចង់ធ្វើអីឯអ្នកឯងកំពុងតែចង់រំលោភបំពានសិទ្ធិការងារឬក៏សិទ្ធិបុគ្គលដល់ពេលណាទៀតការធ្វើកោតកម្មនេះ អអស់រយៈពេល3ខែអ្នកឯងអូបន្លាយអូបន្លាយហើយអ្នកឯងចូលចរចាយ៉ាងម៉េចចរចាយ៉ាងម៉េចដែលអ្នកឯងឆ្លើយថាមិនព្រមទេមិនព្រមទេមិនព្រមទេទោះជាសំណើបែបណាក៏នឹងឆ្លើយថាមិនព្រមទេហើយអ្នកឯងថាអ្នកឯងនឹងអត់បានរើសអើសហជីពវានៅត្រង់ណាគ្រាន់តែសហជីពតូចមួយអ្នកឯងខ្លាចបើអ្នកឯងគោរពច្បាប់ពិតមែនមិនមែនអ្នកឯងខ្លាចវត្តមានសហជីពដកថ្នាក់ហ្នឹងឯងនិយាយរឿងអរដែរដែរតែទៅចរចាលោកមុនដែរគាត់ថាកាត់ 600ដាក់ជាចំណែកលើសហ្នឹងហើយចង់និយាយថងហ្នឹងដែរចង់បញ្ជាក់ឲ្យបងប្អូនទាំងអស់គ្នាយល់កុំឲ្យយល់ច្រឡំអញ្ចឹងណាស្មែនិយាយមកសម្រាប់ការអឺដែលជាសំណើរបស់ប្រធានរបស់ពួកយើងបានសំណើស្នើទៅកាន់ថាឲ្យយកបុគ្គលិកតែ200នាក់ជាងចេញដែលជាស្នូលនៃសហជីពចូលធ្វើការវិញ តែក្រុមហ៊ុនឆ្លើយថាមិនព្រមទេទាំងយើងមានសំណើថាដោះដូរ ដែលយើងព្យាយាមសម្បទានអស់ហើយតំណាងយើងបានចូលទៅចរចាទាំងមានកំបិតភ្ជុំជាប់នៅកវាមានតម្លាភាពត្រង់ណាដែលត្រូវចូលទៅចរចា ទាំងទាំងជាប់បត់ចោលទៀតតម្លាភាពនៅត្រង់ណាខ្ញុំចង់សួរហើយហើយមិនត្រឹមតែគ្មានតម្លាភាពហើយយើងមានជំរឿសម្រាប់ក្រុមហ៊ុនវិញទៀតបើសិនជា300នាក់200ជាងនាក់នឹងប៉ះពាល់តែយើងមានដល់ទៅ300នាក់សម្រាប់ដោះដូរជាមួយក្រុមហ៊ុនតែក្រុមហ៊ុន សុំពេលសម្រាប់កន្លះម៉ោងតែមកវិញក្រុមហ៊ុនបាយឆ្លើយថាសុំបីតែគិតតែក្រុមហ៊ុនមិនអាចគិតដល់ចំណុចហ្នឹងតើឲ្យវាចេតនាអីហើយក្រសួងការងារទៀតបានចេញលិខិតថា Nagavel នឹងនឹងមានគម្រោងកាត់បុគ្គលិកចំនួន600នាក់ទៀតប៉ុន្តែ Nagavel ចេញលិខិតមកនិយាយថាព័ត៌មានមិនពិតហើយហើយក្រសួងនឹង នឹងលក់មុខបិសាយក្រុមហ៊ុន Nagavel ប្រហែលដងទៀតហើយក្រដាស់របស់ ក្រុមហ៊ុនដែលចេញមកនេះកំពុងតែជន់ឈ្លីកិត្តិយសរបស់ក្រសួងដល់ប៉ុណ្ណា Nagavel ហើយក្រសួងសូមឈរនៅចំណុចកណ្ដាលផងបើសិនតែឲ្យពួកខ្ញុំប្រឹងទៅតុលាការហើយរយៈពេល3ខែនេះពួកខ្ញុំធ្វើកតកម្មនេះតើតើទទួលបានអីមកវិញអាយុអាយុធធរ សួរថាខ្ញុំទៅទៅពឹងយ៉ាងណាបើសិនជាអាញាអាញាធររាល់ថ្ងៃមិនឈរនៅចំណុចកណ្ដាលផងណាឲ្យខ្ញុំទៅពឹងពាក់លើតុលាការបែបណាខ្ញុំនឹងពឹងពាក់បែបណានិយាយរួមទៅគឺពួកខ្ញុំគ្រាន់តែស្នើសុំឲ្យក្រសួងពាក់ព័ន្ធដូចជាសមត្ថកិច្ចឬអាជ្ញាធរសូមឲ្យនៅកណ្ដាលនៅចំណុចកណ្ដាលកុំកុំអៀងទៅខាងក្រុមហ៊ុន ពួកខ្ញុំដែលជាកោតកោទាំងអស់នេះมันមានវិវាទជាមួយបងអាញាធរมันមានវិវាទជាមួយក្រសួងការងារมันមានវិវាទជាមួយតឡាការអីទាំងអស់សូមបងនៅចំណុចកណ្ដាលសូមឲ្យត្រកែ Nagaver ចេញមកដោះស្រាយវិវាទនេះផងកុំអូសបន្លាយពេលយូរពេកកុំសាងភាពអយុត្តិធម៌មកលើភាពអយុត្តិធម៌នៅលើទឹកដីខ្មែរពេកអ្នកឯងមករស់ស៊ីនៅក្នុងប្រទេសកម្ពុជានេះ អ្នកឯងមិនក៏គោរពច្បាប់ប្រទេសគេអត់បានហេតុអីអ្នកឯងត្រូវជន់ក្បាលកូនខ្មែរសូមក្រសួងពាក់ព័ន្ធណាពិចារណាមើលផងអូនិយាយពីរឿងពើងសាវិញ3ខែគឺជួបសពគ្រប់ណាកាវើធ្វើបានគ្រប់យ៉ាងសោះសាច់តែកំហល់ទាំងអស់មកពីក្រុមហ៊ុនណាកាវើទាំងអស់និយាយទៅយើងយើងអត់មានវិវាទអីជាមួយអាញាធរបងអាញាធរយើងអត់មានវិវាទជាមួយបងទេ វិវិតយើងរាល់ថ្ងៃគឺប្អូននៅតែនិយាយដដែលថាពួកខ្ញុំមិនដែលមានចំនួនអីជាមួយពួកបងទោះជារូបភាព ដែលកើតឡើងលើពួកខ្ញុំបែបណាគឺដោយសារតែក្រុមហ៊ុន Nike Cover តែមួយបើក្រុមហ៊ុន Nike Cover ព្រមដោះស្រាយវិវាទតែកន្លះលោកតកែរបស់ខ្ញុំ10នាទីតែប៉ុណ្ណោះនាងតកែលោកតកែចេញមកនិយាយរួមទៅកតកម្មនេះកាត់ឡើងក៏ដោយសារតែលោកថៅកែ Nike Cover ដែរគ្រប់យ៉ាងកាត់ឡើងដោយសារការញុះញង់របស់លោកតកែ លោកតកែជាអ្នកនៅពីក្រោយខ្នងរឿងទាំងអស់នេះបងប្អូនមើលទៅជាលោកតកែអញ្ចឹងសូមលោកតកែឈប់បញ្ជាពេលអូបឡាយពេលលីទៅទៅលោកតកែកុំធ្វើឲ្យខ្មាស់គេជាអ្នកណាលោកតលោកតកែចាំកាកុំទូសាប់មកទៀតក្រសួងការងារអាជ្ញាធរអាចឃើញថាកំពុងលំអៀងយ៉ាងខ្លាំងនៅក្នុងក្រុមហ៊ុននៅនេះលំអៀងខ្លាំងបងនិយាយទៅ3ខែនឹងជួបគប់ពុះជាទាំងអស់គឺពួកយើងជាគណៈកររងភាពអយុធធម៌ខ្លាំងណាស់តែសារលោកតកែម្នាក់គាត់ និយាយរួមទៅគ្រាន់តែការទៀមទាឲ្យមានសាច់ជួយឲ្យធ្វើការឲ្យគាត់ធ្វើការវាពិបាកខ្លាំងណាស់មែនទេសូមលោកតកែណាកាវើឈប់លុបបងវាយរឿងទៅពួក ខ្ញុំចំហគឺដល់ដែរចំហរបស់ពួកខ្ញុំត្រូវតែមានដំណើរសហជីពដឹកដៃសហជីពចូលកន្លែង ធ្វើការហើយឈប់បងវាយរឿងទៅ ជាមួយអាញាធរពួកខ្ញុំមិនដែលមានចំនួនជាមួយអាញាធរហើយក៏មិនដែលមានចំនួនជាមួយក្រសួងពាក់ព័ន្ធដែរ ពួកខ្ញុំត្រូវការតែដំណោះស្រាយពីសំណាក់ក្រុមហ៊ុន Nagaver បងបងអរគុណពួកខ្ញុំវិវិតឆ្នាំងបាយសុទ្ធសាធมันមានការធ្វើបដិវត្តពណ៌ឬក៏ធ្វើបាតកម្មខុសច្បាប់ទេនិយមន័យបាតកម្មនិងកតកម្មខុសច្បាប់ទៅខាងនយោបាយឬក៏បាតកម្មគេថាបាតកម្មឲ្យទឹកទៅបាតកម្មគេធ្វើជាមួយរដ្ឋាភិបាលចាចំណាយពួកខ្ញុំកតកម្មឆ្នាំងបាយទីចានិយមន័យកតកម្មគឺក្រុមហ៊ុននេះ ក្រុមហ៊ុនលោកតកាយក្រុមហ៊ុនជាមួយពួកខ្ញុំដែលជាបុគ្គលិកនេះបុគ្គលិកដែលមានកាតមានកាតខ្ញុំជាជាបុគ្គលិកមានឈ្មោះកាតចំណាយគាត់គឺជាមានបុគ្គលិកដែលទ្រាំមិនបានចេញមកតវ៉ាដើម្បីវានវត្តមានសហជីពក្នុងក្រុមហ៊ុនពួកយើងសិតតែត្រូវការតំណាងសហជីពហើយបើចំណុចខ្ទាស់ទី1ដល់មិនចេញឲ្យទៅទៅទៅដោះចំណុចផ្សេងផ្សេងទៀតមកធ្វើអី បើចំណុចដែលស្នូធំបំផុតដែលពួកខ្ញុំចង់បានគឺវត្តមានសហជីពនឹងឥឡូវនាងខ្ញុំសូមបកទៅខាងក្រោយវិញតិចតកតងនឹងយមនៃកតកម្មនិយាយរួមទៅតកតងនឹងយមនៃកតកម្មគឺត្រូវធ្វើកតកម្មសັບរបងក្រុមហ៊ុនតែសប្ថ្ងៃនេះគឺនាងខ្ញុំអត់ដែរបានទៅដល់របងក្រុមហ៊ុនទេគឺតែនិយាយរួមទៅបានគេចាប់ចូលឡានវាយដាក់ចូលឡានរហូតអត់ដែរបានក្រុមហ៊ុនទេត្រូវបានក្រុមហ៊ុន Nike Cover ចាប់ដាក់ចូលឡានដាក់ចូលឡានដល់ពេញខេត្តពេញភ្នំពេញរាជធានីភ្នំពេញហ្នឹង ត់ដោះស្រាយទេក៏ត្រូវចាប់ដាក់ឡានរហូតគាត់តកម្មខុសច្បាប់ខុសច្បាប់យ៉ាងម៉េចបងខុសច្បាប់ថងណាបងជួយបកស្រាយតិចបានទេហ្នឹងហើយបងបើសិនជាបងអត់យល់ពីនយោបាយកោតកម្មបងអាចទៅទិញសភៅមួយយកមកអង្គុយរៀនសូត្រឬក៏អឺមើលបានបងសូមបញ្ជាក់ថាបើសិនជាខុសច្បាប់មែនបងប្រហែលជាមិនអាចធ្វើដល់3ខែចាប្រហែលជាចេញខែដំបូងគឺ នៅក្នុងត្រង់បាត់ហើយបង នៅក្នុងគុកអស់ហើយ ព្រោះឯងមកដល់ថ្ងៃនេះវា3ខែជាងហើយបងបើយើងធ្វើខុសច្បាប់គឺអត់អាចដល់ថ្ងៃនេះទេបង ពួកខ្ញុំយល់ច្បាស់ហើយពួកខ្ញុំនិយាយទៅងំតបានធ្វើកតកម្មគឺពួកខ្ញុំបានស្នើអស់ដើរតាមសន្តិវិធីអស់រយៈពេល9ខែហើយសប្តាហ៍នេះគឺកំពុងតែទៀងពួកខ្ញុំចូលហើយទាំងការវាយដំចំធាក់គ្រប់សពបែបយ៉ាងតែពួកខ្ញុំនៅតែបន្តចំហនៅតែអហិង្សារហូត ការធ្វើអហិង្សារបស់ពួកខ្ញុំនៅតែ នៅតែបន្តរហូតដល់មានដំណោះស្រាយតុលាការត្រូវតែទម្លាក់បទចោទទាំងអស់មកលើតំណាងកោតកោនិងកោតកោដតីទៀតទាំង15រូបចោលទើបការចរចានឹងមានតម្លាភាពតួសម្ដែងដូចអញ្ចឹងល្មមចូលឡានទៀតអើយបងខ្ញុំអត់ទំនេរទេបងចង់ប្រាប់ថាអត់ធ្វើការ3ខែហើយអត់មានប្រាក់ខែទេបងអត់មានពេលសម្ដែងទេចា ព្រោះថ្ងៃសុំតែអាហារ3ពេលទេបងអត់ទៀមទាអីច្រើនទេហើយក៏គ្មានពេលទៅសំដែងជាមួយបងដែរខ្ញុំកើតមកមានសាច់មានឈាមមិនដែរឪពុកខ្ញុំស្រឡាញ់ខ្ញុំមិនដែរវាយខ្ញុំខ្ញុំមិនខ្ញុំមិនទំនេរដូចបងទេឬក៏បងទម្លាប់នៃការសំដែងឲ្យគេវាយទាត់ធាក់ខ្ញុំអត់ទេបងសាច់ឈាមរបស់ខ្ញុំកើតមកខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់ខ្លួនខ្ញុំស្រឡាញ់សាច់ស្រឡាញ់ឈាម ខ្ញុំអត់ត្រូវការឲ្យណាគេតតធាក់អីហើយខ្ញុំក៏អត់ត្រូវការលុកខួរក្បាលឲ្យបរទេសដែរខ្ញុំរស់នៅក្នុងប្រទេសខ្ញុំខ្ញុំត្រូវការតែស្ថិរភាពការងារក្នុងប្រទេសខ្ញុំក្រុមហ៊ុនយៈមួយនេះត្រូវតែគោរពច្បាប់មិនអាចឲ្យក្រុមហ៊ុនបរទេស មួយមកបំពល់ស្រុកខ្មែរបានទេបងប្អូនត្រឹមតែក្រុមត្រឹមតែក្រុមហ៊ុនបរទេសគឺมันអាចឲ្យពួកខ្ញុំធ្វើជាទីសកលសម័យថ្មីទេ ពួកយើងត្រូវតែចេះក្រោកឈរទៀមទានៅអ្វីដែលប្រខែខ្ញុំមិនមែនទេសកលសម័យថ្មីហើយច្បាប់ក៏មានក្នុងសភៅច្បាប់គួរតែយល់ណាបងចាបងខ្ញុំអត់តបតតែខ្ញុំចង់បញ្ជាក់គាត់ដឹងព្រោះដោយសារគាត់ចូល comment ហ្នឹងប្រហែលជាគាត់មិនបានយល់ពីនិយមនៃគាត់ហ្នឹងហើយបងពួកខ្ញុំជីកាត់ប្រេកផ្លូវរហូតដោយសារតែគេយកពួកខ្ញុំទៅឃុំនៅប្រេកផ្លូវដោយសារតែការហ្នឹងគឺមានធានការ2គឺត្រូវការយកពួកខ្ញុំទៅរាល់ថ្ងៃ តែបន្ទាប់ពីបញ្ចប់ធារការអស់ឥឡូវគឺលែងយកទៅព្រៃភ្នៅយកទៅដាក់សួនសត្វដងដាក់ជុំវាអត់ស្ដៅដាក់ពួកខ្ញុំយកទៅដាក់សួនសត្វហើយហើយយកពួកខ្ញុំទៅធ្វើអីនៅសួនសត្វហ្នឹងដល់ពេល10ម៉ោងតលាក់ចោលលាក់ពួកខ្ញុំចោលតលាក់ពួកខ្ញុំចោលសួនទីលាប្រជាធិបតេយ្យទីលាប្រជាធិបតេយ្យហើយតាំងអាងថតរូបថតអីទៅវាពណ៌ហើយដល់ខាងណាសំដាយទេហើយថៃលបងក្រុមហ៊ុននឹងឆោតបានថៃហេលោកពូ លោកពូតកែលបងក្រុមហ៊ុនលោកតកែឆោតបានអញ្ចឹងពួកខ្ញុំជាបុគ្គលិកលោកតកែពួកខ្ញុំជាបុគ្គលិកក្រុមហ៊ុនណាកាខ្ញុំជាបុគ្គលិកខ្ញុំទៅឈរខ្ញុំទៅឈរនៅលបងក្រុមហ៊ុនអត់បានទេតែបានគេចាប់ញុកឡានហ្មងនិយាយរួមទៅគឺខែណាកា ខ្លាំងណាស់ N1 N2 គឺពួកខ្ញុំជាប់ចោះទេតែដល់មិនតន់ដល់លបងហ្នឹងត្រូវវាយចូលឡានបាត់ហើយត្រូវបានគេទៀតជាមួយអ្នកណាបានជាអត់ដល់ស្រែក៏ចាប់ពួកខ្ញុំដាក់ឡានរហូតចិត្តទៅបង ចាំបដោះស្រែទៅយ៉ាងម៉េចសុខចិត្តចំណាយសាំងឡានដឹកពួកខ្ញុំដើរចុះវិញពេញរហូតចឹងទៅបដោះស្រែចាប់បានហើយអត់អស់បន្លាយដល់ពេលនេះហើយខ្ញុំអត់យល់ទេថាអត់ខ្មាស់គេទេអីលោកតកែណែកវលបដោះស្រាយទៅ វិធីវាចប់ហើយលោកថាកែខ្លាច់ធម្មតាខ្លាច់ស្មើខ្លួនឯងម៉េចបុគ្គលិកខ្លួនឯងទៅទទួលយកទៅដោះស្រាយទៅតម្លាក់បត់ចោលហើយទទួលយកទៅចប់ហើយអត់មានអីអត់មានអីវែងឆ្ងាយទេគ្រាន់តែដោះស្រាយវិវាទហ៎ ខ្ញុំអត់ចង់ប្រើពាក្យសម្ដីអាសួរទៅកាន់ account ខ្មោចទេបងប៉ុន្តែគ្រាន់តែពេលខ្ញុំចង់បញ្យល់ឲ្យបងដឹងអត់អាចអត់អាចអត់អាចរំលាយសហជីពបានទេក្នុងហើយនាងខ្ញុំសូមបញ្ជាក់ថាចេះនាងខ្ញុំមិនទទួលយកសហជីពណាក្រៅពីសហជីពអាចគ្រេតសប្តាហ៍នេះទេអញ្ចឹងមិនអាចយកសហជីពពីណាយកមកចំនួនគាត់បានទេមិនអាចរកប្រធានសហជីពណាព្រមចប់គុកដោយសារឆ្នាំបាយឆ្នាំបាយដូចជាតំណាងរបស់ពួកខ្ញុំឯងតំណាងរបស់ខ្ញុំក៏លោកគាត់ទេចាទម្លាក់បាត់ចោលលើគាត់ទេ ទោះរងៃហ្នឹងគាត់ក៏គ្មាន សិទ្ធឲ្យពួកខ្ញុំនេះរំសាយកោតកម្មដូចគ្នាលុះត្រាដំណោះស្រាយទៅពួកខ្ញុំព្រមរំសាយសំស្របទម្លាក់បត់ចោលសម្រាប់ខ្ញុំខ្ញុំក៏ចំហរបស់ពួកខ្ញុំគឺការចោទប្រកាន់គាត់នឹងកើតឡើងក្រោយនៅពេលដែលពួកខ្ញុំបានបោះឆ្នោតជាសម្ងាត់ធ្វើកោតកម្មហើយក៏ចោទប្រកាន់គាត់ថាគាត់ ញុះញង់ញុះញង់រារាំងតែស្នាមមេដៃនេះស្នាមមេដៃខ្ញុំជាម្ចាស់សន្លឹកឆ្នោតនឹងស្នាមមេដៃខ្ញុំមានភាពទទួលខុសត្រូវលើស្នាមមេដៃខ្លួនឯងថ្មីស្បិតតែខ្ញុំជាស្ត្រី តែខ្ញុំមានទំនួលខុសត្រូវនៅលើស្នាមមេដៃរបស់ពួកខ្ញុំ គឺពួកខ្ញុំ មានឆន្ទៈពួកខ្ញុំអត់លក់ខួរក្បាលទេដល់ហើយថាមិនយកចូលវិញទេមកអត់មើលយល់ទេយល់តែនិយាយអីណា បញ្ចូលដល់ហើយថាមិនយកចូលវិញទេមកអត់មើលបងចង់និយាយពីអីខ្ញុំអត់យល់ទេបង ជួយសែអសខ្មែររៀងច្បាស់តិចមកបងណាហងៃហ្នឹងទោះបីជាគាត់បានដោះលែងតំណែងរបស់ពួកខ្ញុំក៏ដោយប៉ុន្តែគាត់មិនតន់ទម្លាក់បាត់ចោលអញ្ចឹងការទៀមទាក៏វាអត់មានតម្លាភាពដែរអឺសូមបញ្ជាក់ទៅខាងក្រុមហ៊ុនណាឥឡូវហើយនឹងក្រសួងការងារឥឡូវហ្នឹងគឺខាងក្រុមហ៊ុនគាត់បានចាត់តាំង សហជីពថ្មី សម្រាប់ពួកខ្ញុំបានបោះឆ្នោតទទួលយកសហជីពហ្នឹងឯងពួកអ្វីដែលពួកខ្ញុំត្រូវការគឺសហជីពឯករាជ្យគឺកញ្ញាសឹមឈឹមស៊ីធជាតំណាងសហជីពឯករាជ្យតែម្នាក់គត់គឺគាត់ហ៊ានតវ៉ាជាមួយលោកប្រកែហ៊ានដោះស្រាយការងារនេះហើយសហជីពថ្មីហ្នឹងអត់ហ៊ានជាប់គុកដើម្បីពួកខ្ញុំទេហើយសហជីពដែលលើកកំតប់ដល់ក្រុមហ៊ុននេះ ពួកខ្ញុំសុំមិនទទួលស្គាល់ទេពួកខ្ញុំត្រូវការតែដំណើរសហជីពរបស់ខ្ញុំគឺកញ្ញាឈឹមស៊ីថោដែលគាត់ទទួលយកបងស្រីម្នាក់គាត់បងស្រីឈឹមស៊ីថោដែលគាត់ព្រមជាប់គុកដោយ ដោយសណាមមេដៃរបស់ពួកខ្ញុំដោយសារតែតវ៉ាជាមួយលោកតកែឲ្យលោកតកែគោរពច្បាប់ការងារអញ្ចឹងលោកតកែមិនបាច់លើកកតបទេសហជីពរបស់លោកតកែនឹងគ្មានសមត្ថភាពជួយដោះស្រាយវិវាទឲ្យពួកខ្ញុំនៅពេលដែល មានបញ្ហាដោយសារលោកតកែគឺខ្ញុំត្រូវការតែតំណែងសហជីពរបស់ខ្ញុំកញ្ញាឈឹមស៊ីថោឯងសូមបញ្ជាក់កន្លែងហ្នឹងណាមាននិយាយទេដូចជាអស់អីនិយាយរឿងព្រមព្រឺសាយគាត់តែនិយាយ ប្រាប់ឡើងវិញឲ្យបងបងដែលចូលកកគាត់បានដឹងមានរូបភាពមានផុសតាងដែរព្រោះអ្វីដែលពួកយើងនិយាយមិនមែននិយាយមានធំតែមួយហ្នឹងឥឡូវសុំមានតាំងវីដេអូឥឡូវពួកខ្ញុំសូមបង្ហាញអំពីការប្រើអំពើហិង្សាបោះស្រាយសម្រាប់អឺរដ្ឋបាលគ្នាពេញបោះឲ្យតាឲ្យមិននិយាយជាមួយអត់និយាយឲ្យតែយើងមិនសូវនិយាយមួយគាត់អើយ ខ្ញុំគ្រាន់ចង់ប្រាប់ថាភាពឈឺចាប់ដែលពួកនាងខ្ញុំជួបរយៈពេលកន្លងមកនេះតែប្រហែលថ្ងៃនេះគឺនាងខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់ព្រោះខ្ញុំអត់អាចទទួលយកបានស្ត្រីខ្ញុំពិបាកទទួលយកអត់ទទួលយកបានទង្វើដែលអាញាធោះទៅដាក់មកលើពួកខ្ញុំទេមានការវាយបោចសក់សពគ្រប់បែបយ៉ាងបងប្អូនហើយពួកខ្ញុំចិត្តតែស្រីស្រីហើយពួកខ្ញុំជាមនុស្សស្រីសួរថាពួកខ្ញុំមានអីតបតកម្លាំងអត់ស្អាតដែរនិយាយទៅខ្ញុំខ្ញុំជាមនុស្សស្រីពាក់អាវដែលខ្ញុំចូលចិត្តពាក់គឺអាវបែបហ្នឹង បាយគាត់ឡំប៉ោងផ្លែបងប្អូនមើលចុះហើយគាត់ជាមនុស្សស្រីចង់និយាយថាអាយភិកច្រើនតែខ្ញុំពាក់គឺអាយបែបហ្នឹងថ្ងៃមិញគឺខ្ញុំបានពាក់អាយនេះទៅទៅទៅតែចែកដល់ថ្ងៃមិញគឺខ្ញុំពាក់ពាក់អាយក្នុងពាក់អាយយឺតគាត់បានចាប់ហែកអាយរបស់ខ្ញុំលះហែកខ្ទេចខ្ទីនៅកណ្ដាលទីក្រុងភ្នំពេញខ្ញុំជាមនុស្សស្រីខ្ញុំសួរថាបើសិន ជាខ្ញុំមិនបានពាក់អាយនៅខាងក្នុងតើអ្វីដែលដែលកើតឡើងចំពោះខ្ញុំនេះអ្នកណាទទួលខុសត្រូវមិនក្រុមហ៊ុន Nagavel មួយអាចវាយមនុស្សស្រីហើយកអាយនៅកណ្ដាលផ្លូវបានវាយុទ្ធធរខ្លាំងណាស់លោកតកែគ្រាន់តែវិវាទការងារទេកុំដល់ថ្នាក់នឹងពេករូបភាពសាហាវសាហាវរូបភាពសាហាវសាហាវហើយចាណាមើលតាមការគួរបងប្អូនមើល កតកត2ណាក់3ណាក់ទេតែប៉ូលីសហើយសមត្ថកិច្ចគាត់ជុំចិត្តហើយបើខ្ញុំខ្លាចទេបើខ្ញុំជាជាជាអ្នកបើខ្ញុំរឹងទៅតឹងខ្ញុំមិនថាខ្ញុំនៅលើឡានក្រុងតែបើនិយាយចាប់អូសទាញខ្ញុំទៅហាយកាអាយវាវាអាក្រក់មើលតែមិនថារូបភាពអាក្រក់ប៉ុណ្ណាតែពួកខ្ញុំនៅតែបន្តចំហដូចដែរបងលើកខ្ញុំចុះពីលើឡានទៅវិញដាច់កាអាយខ្ញុំខ្ទេចទីអស់លេងខ្ញុំយល់ថាបងកំពុងធ្វើអីគេនេះដៃខ្ញុំមានជួមទៀតនេះ យ៉ាយ៉ាហើយគាត់មើលនិយាយទៅវាវាចាំមើលទៅវាហុកថតទេនេះបងប្អូននេះជាប់នេះពិបាកមើលនេះជាស្នាដៃដែលនិយាយទៅថាក្រុមហ៊ុន Nagaver អ្នកធ្វើចោះព្រោះដើមហេតុអស់មកពីក្រុមហ៊ុន Nagaver ព្រោះអត់ចង់ទាញឲ្យសមាជិកឬខាងក្រុមខាងអាជ្ញាធរគាត់ពាក់ព័ន្ធចូលក្នុងនឹងទេពីព្រោះហងៃយើងមានវិបត្តិជាមួយក្រុមហ៊ុន Nagaver និយាយទៅយើងនៅតែរក្សាចំហរដដែលនេះ ចំហយើងគឺយើងមានតែវិវាទជាមួយក្រុមហ៊ុនហ្នឹងហើយដៃនេះខ្ញុំហើយអាយខ្ញុំពាក់ខ្រាស់ខ្រាស់ប៉ុណ្ណឹងហើយមកចាប់ហើយអាយខ្ញុំខ្ញុំអត់យល់ទេបងប្អូនហើយនៅលើឡានឲ្យគួរគាត់មើលមើលមើលមើលមើលសកម្មភាពរបស់បងបងប្អូនមើលចាស់ខ្ញុំមិនដឹងថាគាត់ server នឹងខាងអីបងប្អូនវាយ server គឺខ្លាំងជាងសមត្ថកិច្ចខាងអាជ្ញាធរទៀតខ្ញុំចង់និយាយពី server ហ្នឹងនិយាយទៅគឺក្រុមហ៊ុន Nagaver ជួលគាត់មកវាយកតកតែម្ដងអត់ដឹងគាត់មានអត់ណាទេគឺគាត់មានអត្តភាព ចូលទៅក្នុង ក្រុមសមត្ថកិច្ចចូលមកគឺគាត់មកវាយពួកខ្ញុំតែម្ដងតែជាស្័យស្័យហ្នឹងហ្មងខាង civil នេះគឺសកម្មខ្លាំងនេះអូយសាហាវគឺគាត់ចូលមកវាយពួកខ្ញុំជាស្័យស្័យហ្មងខ្ញុំអត់ចង់ពាក់ព័ន្ធមួយបងប៉ុន្តែពេលខ្លះគឺបងធ្វើលឹះទូនាទីពេកខ្ញុំមិនដឹងថាគេឲ្យបងប្រមាណនេះហើយក៏បងធ្វើឈានធ្វើអញ្ចឹងលើកដៃមកធ្វើបាប់គតកោស្រីស្រីនេះដល់ពួកខ្ញុំអត់មានអីតបតទាំងអស់នឹងឲ្យខាងបងស៊ីវិលអត់ដឹងថាគាត់មានមកពីខាងណាគឺ គាត់ទៅពួកខ្ញុំដឹងថាក្រុមហ៊ុន Nagavel ប្រហែលជាជួលពួកគាត់អស់តម្លៃប្រមាណនេះយកមកយកមកវាយយកមកធ្វើបាបតាមគំរាមកំហែងពួកខ្ញុំនេះដល់ផ្ទះថ្ងៃគឺដល់មកផ្ទះដល់ម៉ោងខ្ញុំត្រូវទៅកោតកម្មនៅមុខក្រុមហ៊ុនណាមកគោះទ្វារផ្ទះហ្មងមានមកដល់មុខផ្ទះហ្មងចេញនៅចេញមកចាំចាប់ដល់មុខផ្ទះហ្មងក៏ព្យាយាមធ្វើរូបភាពបំភាន់រូបភាពបំបន្លាយពួកខ្ញុំសັບគ្រប់បែបយ៉ាងតាមលងបន្លាយពួកខ្ញុំជេរប្រចោល អូយជួបអស់ហើយប៉ុន្តែពួកខ្ញុំអត់ដែរបោះបង់ចោលពួកខ្ញុំនៅនៅតែមិនបោះបង់ចោលមិនថារូបភាពបែបណាពួកខ្ញុំតែរក្សាចំហនេះតាមបើសម្រាប់ខ្ញុំអ្នកដែលមានឈ្មោះខ្ញុំមានឈ្មោះធ្វើការសប្ងៃហ្នឹងខ្ញុំនៅតែ បន្តចំហរបស់ខ្ញុំមិនមានសហជីពចូលធ្វើការវិញគឺនាងខ្ញុំមិនចូលធ្វើការវិញតែខាតសម្រាប់ខ្ញុំទោះជាខ្ញុំមានឈ្មោះកាត់តែខ្ញុំចង់ប្រាប់ថាអត់ពីណាកាវិញខ្ញុំអត់អត់មាន គឺខ្ញុំមានសមត្ថភាពទៅការកន្លែងផ្សេងបងអូមើលកន្លែងល្អតែខ្ញុំមិនដាច់ចេញដោយសារកន្លែងដែលពួកខ្ញុំលន់ទួងវល់គឺអត់ដាច់នេះទេចេះទឹកលៀបប៉ោះពួកខ្ញុំរហូតបងប្អូនខ្ញុំមិនដាច់ចេញដោយសារតែខ្ញុំទៅការយុទ្ធធរយុទ្ធធរត្រូវតែមានបើពួកខ្ញុំដាច់ចេញកូនកូនខ្មែរចំនួនក្រោយប្រហែលពាន់នាក់ប្រហែលម៉ឺននាក់ត្រូវបាន ក្រុមហ៊ុនរយៈនេះរំលងបំពេញសូមបងបង ដែលតៃនិយាយថា បើគេប្រឈប់ហើយនៅមុខក្រៅដល់ណាដើរចេញហ្នឹងហើយខ្ញុំសួរ បងដែរគិតអត់ថានេះជាជាទឹកដីណាប្រទេសបោះបងតែទឹកដីបងតែអត់អីក៏ឲ្យក្រុមហ៊ុនបងហើយតកែនឹងបងតកែមកមកពីខាងណាឃើញតកែបរទេសទៅហើយប្រទេសបោះបងហើយបងឯងនេះក្នុងផ្ទះបងឯងបងឯងគេបបាយបងឯងនៅក្នុងផ្ទះបងឯងគ្មានសមត្ថភាពការពារផ្ទះបងឯងមែនបានបងឯងត្រូវដើរចេញពីផ្ទះបងឯងឲ្យគេមករំលោភអំពីផ្ទះបងឯងហ្នឹងសមផ្ទះខ្លួនឯងហេតុអីត្រូវដើរចេញពីផ្ទះ ឲ្យអ្នកដតីមករំលោភបំពានសិទ្ធិឯងនៅក្នុងផ្ទះហេតុអីយើងត្រូវវិច្ចក្អែដើរចេញពីផ្ទះសមអត់អត់សមទេមែនទេអញ្ចឹងបងបងយល់ចំណុចទាំងផងថាមិនមែនពួកខ្ញុំគ្មានសមត្ថភាពធ្វើការកន្លែងផ្សេងទេសមត្ថភាពសមត្ថភាពពួកខ្ញុំមិនមែនអត់សមត្ថភាពអត់ពីណាកាវើពួកខ្ញុំដាច់បាយស្លាប់ទេតែខ្ញុំចង់ប្រាប់ថា ផ្ទះរបស់ខ្ញុំ ប្រទេសរបស់ខ្ញុំដីរបស់យើងហេតុអីខ្ញុំត្រូវដើរចេញពីផ្ទះដើរចេញពីទឹកដីនៃប្រទេសរបស់ខ្ញុំដើម្បីជាប់អោនក្បាលឲ្យក្រុមហ៊ុននឹងជាន់អត់ទេខ្ញុំស៊ូខ្ញុំស៊ូការពារសហជីពការពារសហជីពឯករាជ្យក្នុងក្រុមហ៊ុន Nagavel ឲ្យបានអំណាចទឹកលុយរបស់លោកតកែមិនអាចបំបាក់កម្លាំងសាមគ្គីភាពរបស់ពួកខ្ញុំបានទេ ពួកខ្ញុំនៅតែបន្តបន្តដំណើររក្សាចំហការពារសហជីពឯករាជ្យនៃក្រុងហ៊ុន Nagavel ឲ្យបាននឹងអត់មានអីនិយាយទេវានេះគ្រាន់តែអ្វីដែលពួកខ្ញុំចង់បកស្រាយអ្វីដែលខ្ញុំចង់បង្ហាញចំហទៅកាន់លោកតកែហើយនឹងក្រសួងពាក់ព័ន្ធទីប៉ុណ្ណឹងសូមក្រសួងហើយខ្ញុំជាចុងក្រោយគឺខ្ញុំមានតែម្រាមដៃ10សូមអំពាវនាវដល់ក្រសួងនៃពាក់ព័ន្ធ សូមឈរនៅចំណុចកណ្ដាលផងសូមកុំលំអៀងទៅខាងក្រុមហ៊ុនពេកហើយសូមបងបងអាញាធរកុំធ្វើបាបមកលើពួកខ្ញុំដែលជាកោតកោស្រីស្រីពេកពួកខ្ញុំមានតែម្រាមដៃ10ពួកខ្ញុំមានតែម្រាមដៃ10ទេពួកខ្ញុំត្រូវការតែឆ្នាំងបាយត្រូវការមានសាច់ការតែម្រាមឆ្នាំងបាយពួកខ្ញុំអត់ត្រូវការអីផ្សេងទេត្រូវតែការដំណោះស្រាយហើយកន្លែងពួកខ្ញុំចង់ឈរគឺនៅរបកបរបស់ក្រុមហ៊ុនមិនមែនចាប់ពួកខ្ញុំដាក់ឡានទៅនេះទៅនោះរហូតទេ វាអត់មានដំណោះស្រាយទេបងតែអញ្ចឹងវាមិនជាដំណោះស្រាយដែលល្អហើយពួកខ្ញុំទៅបន្តចំហដូចដើមអញ្ចឹងអញ្ចឹងបើសិនជាចង់កុំឲ្យពួកខ្ញុំទៅទៀមទាទៀតអញ្ចឹងបងដោះស្រាយពួកខ្ញុំទៅពួកខ្ញុំអត់ចង់មកទេ3ខែជាងហើយបងអត់ប្រាក់ខែទេហាក្តៅហាខ្យល់ហាភ្លៀងឈឺយ៉ាងណាក៏ពួកខ្ញុំនៅតតវ៉ាទៀមទាដែរដែលសារខ្ញុំត្រូវការដំណោះស្រាយអញ្ចឹងបងបងចង់មិនឈប់មិនចង់ឲ្យសកម្មភាពអាក្រក់ជាងនេះបងឲ្យ Nagaver ចេញមកចរចាជាមួយនឹងពួកខ្ញុំតែលាក់បាត់ចោលផងបងចា ចុងក្រោយមានតែប៉ុណ្្នឹងទម្លាក់បတ်ចោតចោតឆ្អាតឲ្យសន្តិវិធីមកព្រោះអសម្ដេចក្រឡាហោមអឺអឺលោកពុកក៏បានមានប្រសាសន៍ដែរថានេះជាវិវាទការងារអញ្ចឹងសូមដោះស្រាយតាមវិវាទការងារមកកុំអូសបន្លាយយូរពេកអយុធធម៌កុំសាងភាពអយុធធម៌លើលើភាពអយុធធម៌មកលើកតកជាស្រីស្រីពេកពួកខ្ញុំទៀមទាតែ ឆ្នាំងបាយនិងអាហារ3ពេលមិនបានទៀមទាធ្វើជាអ្នកមានអីទេសូមតែប៉ុណ្្នឹង អរគុណអរគុណដែលបងបងគាត់បានតាមដានវីដេអូតាំងពីដើមដល់ចប់ឥឡូវនេះនាងខ្ញុំសូមបិទ live ធំប៉ុណ្្នឹងហើយអរគុណច្រើនជម្រាបលាគាត់ថាគាត់នឹងមានការផ្លាស់ប្ដូរឬក៏យកជំរឿនណាមួយដែលជាជំរឿនឲ្យគាត់ផ្លាស់ប្ដូរជំហររបស់គាត់ណាតែឥឡូវលទ្ធផលគឺអត់ទាន់បានអីទេឃើញថាគឺគាត់នៅរក្សាជំហរគាត់ដដែលគាត់អាចយកបុគ្គលិកដែលគាត់ ធប់បញ្ឈប់ហ្នឹងគឺចូលធ្វើការវិញទេបើសំអាងថាមិនក៏មានហាក់ផលតែមិនអាចទទួលយកពួកគាត់ចូលធ្វើការវិញគាត់នៅតែអះអាងថាបុគ្គលិកដែលគាត់ឲ្យបានបញ្ឈប់ហ្នឹងគឺនៅតែជាបុគ្គលិកដែលមានផលប៉ះពាល់ដោយសារបញ្ហា Covid ដដែលបងចឹងទៅតាមពិតទៅជំនួសថ្ងៃហ្នឹងយើងយើងបានធ្វើសន្និសីទការកម្មថ្ងៃទី1 សិនជាគាត់យកជំរំហ្នឹងគឺគាត់អាចបញ្ឆាចដល់គោលដៅដែលគាត់កាត់ថាកាត់បុគ្គលិក1000ជាងអ្នកហ្នឹងដល់គោលដៅរបស់គាត់ហើយជាពីកម្មករពួកគាត់ស្ញាក់អ្នកដែលគាត់ចង់បានចូលធ្វើការវិញគាត់បានចូលធ្វើការអញ្ចឹងទៅហើយមែនតើទៅគឺថាក្រុមហ៊ុនគាត់នៅតែព្យាយាមអត់ អត់អត់ពិភាក្សាលើទៅគាត់អត់និយាយទៅគាត់អត់ដោះស្រាយលើ ចំណុចដែលយើងទៀនទានឹងទេគោលចំហរបស់គាត់គឺគាត់អត់អត់ពិចារណាមូលហេតុគាត់លើកឡើងដូចជាលើកឡើង ការថ្ងៃ21នឹងដែរគឺគាត់ថាគាត់មានបុគ្គលិកចំនួន600នាក់ទៀតដែលគាត់ជាចំនួនលើសហ្នឹងហើយអញ្ចឹងគាត់អត់អាចពិចារណា លើ សំណើរបស់កម្មករទៀតទេគាត់នៅតែស្នើឲ្យ ដោះស្រាយនៅ ចំណុចផ្សេងផ្សេងជាចំណុចគិតលុយអីហ្នឹងតែកម្មករគួរចំហគឺគាត់អត់ចង់ដោះស្រាយចំណុចហ្នឹងទេ នៅមានបុគ្គលិកលើសចំនួន600នាក់អញ្ចឹងខ្ញុំគិតថាបុគ្គលិកលើសចំនួន600នាក់ហ្នឹងគឺគឺគឺគាត់អាចនឹងត្រូវកាត់ពីក្រុមហ៊ុនទៀតប៉ុន្តែជាក់ស្ដែងថ្ងៃហ្នឹងគាត់ថាគាត់ មានបុគ្គលិកលើសចំនួន600នាក់ហ្នឹងប៉ុន្តែគាត់ជាគាត់ជាយាមអត់កាត់បុគ្គលិកហ្នឹងទេគាត់នៅតែ បន្តឲ្យបុគ្គលិកធ្វើការខុសតាមធម្មតាអញ្ចឹងគាត់បានន័យថាគាត់ចង់បញ្ជាក់ថាឥឡូវហ្នឹងបុគ្គលិកដែលនៅធ្វើការហ្នឹងមានចំនួន លើសឥឡូវទេអញ្ចឹងគាត់អត់អាចយកអាបុគ្គលិកស្នើដោះដូរហ្នឹងទេបើសិនជាបុគ្គលិកដែលតែចំនួននៅធ្វើការ300នាក់ហ្នឹងគាត់ចង់ឈប់ហ្នឹងគឺគាត់ចង់ឈប់គាត់អាចស្នើលាយឈប់ហើយជិតគិតតាមអឺជិតគិតអឺតាមបុគ្គលិកតែឈប់លាយឈប់ខ្លួនឯងអញ្ចឹងហ្នឹងហើយ យើងនៅតែចូលចរចាអញ្ចឹងព្រោះពួកគេយើងគឺគឺចង់តែចង់តែរកដំណោះស្រាយអញ្ចឹងបើយើងអត់ចរចាកុំឲ្យគេថាយើងហ្នឹងអត់ចូលចរចាអត់ចង់គិតបេះអត់ចង់មានដំណោះស្រាយអញ្ចឹងពួកគេកម្មករនៅតែចង់ចូលចរចានៅតែចូលរួមចរចាគ្រប់ថ្ងៃដែលទៅរួមណាត់ជួបពួកគេកម្មករនឹងចូលចរចាគាត់ថាគោលចំហគឺយើងបញ្ចុះអស់គឺត្រឹមត្រឹមចំណុចដែលយើងស្នើសុំទៅក្រុមហ៊ុននឹងព្រោះអី តម្រាំតែយើងឈានដល់ការសម្រេចចិត្តលើកដំណើរនឹងមកគឺយើងគិតតាំងពីក្នុងទីឃុំឃាំងថាជំរឿននឹងគឺយើងជឿជាក់ថាយើងចេញមកនឹងគឺគឺជាជំរឿនល្អហើយបន្ទុនអេរយាប័តអស់របស់ភាគីកម្មករហើយអញ្ចឹងបើក្រុមហ៊ុនក្រុមហ៊ុនគាត់អត់លើកអត់លើកដំណើរនឹងមកពិចារណាអញ្ចឹងវិវាទនេះបើសិនជាអត់ត្រូវបានបញ្ចប់មិនមែនភាគីកម្មករទេគឺ ចង់ឲ្យបងប្អូនសាធារណជនគាត់សម្រាប់មើលទៅព្រោះភាគីកម្មករនិយាយទៅខ້ອຍខ້ອຍខ້ອຍខ້ອຍដល់អស់ហើយនិយាយពីភាគីក្រុមហ៊ុនវិញគេតាំងពីដើមរហូតតាំងពីពួកខ្ញុំអត់ទាន់ចូលទីឃុំឃាំងរហូតដល់ឥឡូវគេនៅតែរក្សាជំហរដដែលព្រោះជាភាគីកម្មករព្យាយាមរើសយកជំរើសល្អល្អឲ្យគាត់ពិចារណាគាត់នៅតែអត់ពិចារណាអញ្ចឹងអឺ ការប្រឈមបុគ្គលិកនេះយើងមិនដឹងថាគាត់ក្នុងគោលបំណងអីទេយើងក៏អត់ដឹងដូចគ្នាតែខាងក្រសួងគាត់មានជួយសម្របសម្រួលអីដើម្បីទៅមកស្រ័យរូបអីមួយទេយើងយើងមើលឃើញថាខាងក្រសួងគាត់គាត់និយាយថាខ្លួនគាត់ព្យាយាមរកដំណោះស្រាយអីប៉ុន្តែជាក់ស្ដែងដូចគ្រាន់តែចូលមកអង្គុយស្ដាប់កម្មករអីអញ្ចឹងគាត់ថាគាត់អត់មានសិទ្ធិអត់មានសិទ្ធិជំរុញអត់មានសិទ្ធិអីឲ្យភាគីគាត់សម្រេចចិត្តដដែលហ្នឹង ចឹងមើលទៅរបៀបនេះខ្ញុំគិតថាវានៅអស់បន្លាយយូរនៅហ្នឹងបើឃើញយើងទៅទេអង្គការសិក្សាវិទ្យានេះមុននេះមិនដឹងបើសិនជាភាគីក្រុមហ៊ុនគាត់នៅតាំងចូលមកចរចាឲ្យនិយាយថាទេទេជំរឿនណាក៏គាត់រើសខ្ញុំមិនមានសង្ឃឹមថាមានដំណោះស្រាយល្អសម្រាប់កម្មករយកចិត្តទេយើងមានអីផងយើង មានតែឲ្យកម្មករគាត់សម្រាប់ចិត្តទៅអានឹងគាត់ជ្រំជ្រើសយកធ្វើកោតកម្មអានឹងជាសិទ្ធិរបស់គាត់យើងយើងជាតំណាងយើងអត់មានសិទ្ធិអីទៅបង្ខំទៅជាគាត់ទេអាចអាចសុំជួបជាក់ខាងឡើងនៅបខចរចាពីថ្ងៃហ្នឹងខាងកម្មករខាងសហជីពគាត់ចង់បានអីហើយខាងតកែរងអឺដល់ងានហ្នឹងគាត់បានជជែកចរចាឬបាននិយាយផលិតណាខ្លះអាចជួយប្រាប់បាននិយាយទៅពីថ្ងៃហ្នឹងគឺខាងសហជីពកោចំហរបស់កម្មករគាត់គឺស្នើសុំ ជែកពិភាក្សាលើចំណុចអឺឲ្យបុគ្គលិកដែលត្រូវក្រុមហ៊ុនកាត់នៅសល់200នាក់ហ្នឹងឲ្យពិចែកថានាំគាត់ចូលទៅការវិញហើយភាគីខាងភាគីខាងក្រុមហ៊ុនគេនៅតែអឺស្នើសុំឲ្យពិចែកលើចំណុចផ្សេងផ្សេងទៀតដែលជាមិនមែនចំណុចហ្នឹងទេនិយាយទៅជាគោលចំណងផ្សេងគ្នាបាត់ហើយហ្នឹងយកមានតែវាត្រូវអត់មានគោលចំណងណាមួយត្រូវគ្នាមានចំនួនណា លាក់ដែរឬក៏អត់ទាន់ដឹងទេគឺទៅថ្ងៃនេះខាងអាគមខាងវាថាឲ្យខាងគាត់គាត់ទុកពេលវេលាឲ្យទីសំសងខាងអញ្ចឹងឥឡូវជំនួបថ្ងៃបន្ទាប់គឺថ្ងៃទី29ត្រូវនឹងថ្ងៃជាដើម្បីឲ្យភាគីសំសងខាងមានពេលវេលារៀបវែងដើម្បីពិចារណាលើសំណើរបស់ព្រោះថា ពីទីបន្តខាងមានគោលចំហរៀងរៀងខ្លួនអញ្ចឹងហើយក៏មានហេតុផលរៀងរៀងខ្លួនអញ្ចឹងគាត់ថាកុំឲ្យថាជួបជួបហើយហើយអញ្ចឹងแล้วก็ทุกปีตอนไหนใครวนยืนประชุมในเกียรติขอบคุณเพื่อนก็ได้จ้องประทานเพื่อนเลยยังไม่ได้จ้องประทานยังจ้องผมอย่างที่ไหนตากับแม่ตาจมเลยไล่ไล่มาแล้วแม่กับตุ้งย่องกับน้องคนอื่นที่ดูบ้านตัวเป็นธรรมดาให้ យល់របស់ប្រយោជន៍ថាទៅពេលដែលយើងធ្វើកិច្ចសន្យាអញ្ចឹងឲ្យយើងគ្រប់គ្នាកិច្ចសន្យារបស់យើងប៉ុន្តែពួកខ្ញុំបានបញ្ជាក់ទៅថាក្រុមហ៊ុននឹងទទួលបានថាអ្វីដែលយើងធ្វើនេះគឺអស់លទ្ធភាពដោយសារអី នៅបន្ថែមទេបងសុំបន្តិចមកបងអឺកាលពីសប្តាហ៍កាលពីមួយថ្ងៃមុននៅពេលដែលចរចាមួយក្រសួងហ្នឹងខាងក្រសួងបានចេញលិខិតមួយប្រាប់ថាខាងក្រុមហ៊ុន Naga គឺមានការខាត់បងខ្លាំងរហូតដល់មានការប្រជុំបុគ្គលិកប្រហែលជា600នាក់ ហើយបន្ទាប់មកនៅថ្ងៃបន្ទាប់គឺម្សិលមិញហ្នឹងខាងមានពាក្យចាំរាមថានៅខាងក្រុមហ៊ុន Naga ហ្នឹងគឺបានចេញលិខិតបដិសេធពាក្យចាំរាមដែលថាមានការបញ្ឈប់បុគ្គលិក600នាក់ហ្នឹងហើយសូមឲ្យបុគ្គលិក600នាក់សំទុះគឺសូមឲ្យបុគ្គលិកនៅក្នុង Naga ហ្នឹងកុំឲ្យមានការជួយយោបល់អាចំណុចហ្នឹងតែនៅថ្ងៃហ្នឹងខាង Naga មានបានបញ្ជាក់ដែរតែដែរទេថាការបញ្ជាក់ការបញ្ជាក់របស់ក្រសួងហ្នឹងថាវាជាការពុតហើយក៏វាយ៉ាងម៉េចដែរបានជាក្រសួងហ្នឹង ខាងក្រុមហ៊ុន Naga ឆ្លើយខុសគ្នាអញ្ចឹងចាមិនមិនចឹងទៅអាអាអាចំនួនតែលេចចេញមកថា600អ្នកលើអីហ្នឹងអាហ្នឹងកាលពីចំនួនកាលពីថ្ងៃទី21ហ្នឹងគឺ ភាគីកម្មករយើងនឹងបានស្នើសុំឲ្យមានជំរើសគឺជ្រើសឲ្យ200នាក់ដែលត្រូវបានក្រុមហ៊ុនកាត់នឹងឲ្យគាត់ចូលធ្វើការវិញហើយដើម្បីដោះដូរជាមួយ300នាក់ដែលនៅក្រុមដែលដែលគាត់នៅមានពេលធ្វើការហ្នឹងឲ្យគាត់ឈប់ហើយឲ្យ200នាក់ហ្នឹងចូលធ្វើការវិញហើយបន្ទាប់មកទៀតខាងក្រសួងហ្នឹងក៏គាត់សុំពេលវេលាកន្លះម៉ោងដើម្បីពិសាហើយមែនតើទៅគាត់ពិសាឡើងលើកន្លះម៉ោងក៏2ម៉ោង ពីមកពីការភាសានឹងវិញយើងអត់មើលឃើញថាគាត់ជ្រើសរើសយកសម្ដៅយើងទេគាត់បែរជាលិចលិចរឿងថ្មីមួយទៀតហ្នឹងគឺគាត់ប្រាប់ថាគាត់អត់អាចជ្រើសរើសយកសម្ដៅរបស់យើងយកទៅទេព្រោះអីដោយសារអីគាត់មែនតើទៅក្រុមហ៊ុនគាត់ហ្នឹងមានលើសតម្រូវការបុគ្គលិក600នាក់ទៀតស្ថិតក្នុងការលើសតម្រូវការរបស់ក្រុមហ៊ុន ចឹងទៅបើសិនជាបុគ្គលិក300នាក់ណា300នាក់ដែលគាត់ស្នើដោះដូរជាមួយអ្នកដែលចង់ចូលធ្វើការហ្នឹងអញ្ចឹងអឺឲ្យគាត់ហ្នឹងដាក់លាលែងអឺលាលែងឈប់នៅក្រុមហ៊ុនសាក់បែបអាការលាលែងតាមការស្ម័គ្រចិត្តហ្នឹងឯងជំរឿអាហ្នឹងគាត់និយាយពាក្យហ្នឹងគឺគាត់ថាគាត់ហ្នឹងលើសបុគ្គលិកលើសតម្រូវការ600នាក់ទៀតតែគាត់នៅលើ អាហ្នឹងហើយបានជាមានការនិយាយថាក្រុមហ៊ុនត្រូវការកាត់បុគ្គលិក600នាក់ដោយសារគាត់និយាយពាក្យថាគាត់មានបុគ្គលិក600នាក់ទៀតតែ តែលើកតម្រូវការអញ្ចឹងគាត់អាចពិចារណាលើអាសំណើរបស់យើងនឹងទេរឿងវាវាអញ្ចឹងហើយរហូតដល់ថ្ងៃហ្នឹងគាត់នៅតែនិយាយពាក្យហ្នឹងអញ្ចឹងអឺគាត់អាចពិចារណាលើសំណើរបស់យើងឯងខិតផលរបស់គាត់គឺគាត់និយាយហ្នឹងគាត់ មានបុគ្គលិក600នាក់ទៀតតែលើសតម្រូវការរបស់ក្រុមហ៊ុនមិនតែគាត់អត់កាត់ទេដោយសារគាត់នៅរក្សាបុគ្គលិកហ្នឹងហើយចឹង300នាក់ដែលស្ម័គ្រចិត្តចង់លាឈប់ហ្នឹងឲ្យប្រចាំលាឈប់ក៏លាទៅគាត់ថាអីទេលាលែងបែបបុគ្គលិកស្ម័គ្រចិត្តលាឈប់ហ្នឹងទៅអាហ្នឹងគាត់និយាយចឹងហើយចឹងទៅដំណោះស្រាយវាអត់អាចទៅរួចទេបើក្រុមហ៊ុនមកនិយាយតែពាក្យទេទេទេចឹងហ៎ ហើយទៅខាងទីក្រសួងវិញគាត់អឺនិយាយភាពច្រើនចង់បញ្ចប់គាត់នៅតែជំរុញឲ្យភាគីទាំងសងខាងបណ្ដឹងទៅតុលាការរហូតនឹងអាភាគីខាងក្រសួងគាត់ជាចុងក្រោយនេះនឹងអាដាមជារូបកលនឹងគាត់និយាយថាបើសិនជាអត់មានការចរចាណាមួយដែលភាគីទាំងសងខាងអាចទទួលយកបានទេគាត់លើកទឹកចិត្តឲ្យភាគីណាមួយក៏ដោយអាចបណ្ដឹងទៅតុលាការគាត់និយាយតែនិយាយតែគាត់និយាយពាក្យហ្នឹងគឺសុខរាល់អង្គប្រជុំគាត់ ចឹងបានន័យថារាល់ការប្រជុំរយៈពេល2ដងហ្នឹងគឺអាយដាមទេសរដ្ឋផលហ្នឹងគឺគាត់តំណាងឲ្យក្រសួងការងារជំរុញឲ្យភាគីវិវាទទាំងពីរហ្នឹងនាំនាំនេះដល់ស្រេចទៅតុលាការតែម្ដងចាបើអត់មានយើងខ្ញុំបើសិនជាការពិសានឹងវាអត់បានលទ្ធផលអីចឹងគាត់លើកទឹកចិត្តឲ្យភាគីទាំងសងខាងហ្នឹងអាចទៅដល់ទៅតុលាការហ្នឹងអឺ គាត់សួរគាត់និយាយបាត់ប៉ុណ្ណឹងព្រោះគាត់គាត់ថាគាត់គាត់ជំរុញអញ្ចឹងវិញតើខាងបងគិតយ៉ាងម៉េចបាទនេះយើងយើងអត់អាចទៅធ្វើអ្វីឲ្យលើសពីនឹង ទេព្រោះអីអានេះតាមភាគីកម្មករបើគាត់សម្រេចចិត្តថាគាត់ចង់ស្ដឹងទៅតុលាការអានឹងគាត់ស្ដឹងបើគាត់ចង់ប្រើប្រាស់សិទ្ធិគាត់ដែលមានចៃនៅក្នុងច្បាប់អានឹងគាត់ធ្វើអានឹងពួកខ្ញុំជាតំណាងខ្ញុំមានសិទ្ធិសម្រេចទេកម្មករគាត់សម្រេចមិនពួកខ្ញុំជាតំណាងខ្ញុំធ្វើតាមគាត់ព្រោះអី យើងមិនមែនជាសហជីពលក្ខណៈថាលំលំទេយើងគឺសហជីពឯករាជ្យគ្រប់តាមការសម្រេចចិត្តរបស់កម្មករដែលគាត់ជាអ្នកស្នើសុំចិត្តពួកខ្ញុំក៏មានតែប៉ុណ្្នឹងឯងដែលចង់ប្រាប់ចឹងនឹងប្រកបចាប់ថ្ងៃនេះជាជាលទ្ធផលបានយ៉ាងណាទៅនិយាយទៅថ្ងៃនេះអត់មានលទ្ធផលលទ្ធផលមានអីទេហើយដដែលដដែលហើយអាហ្នឹងដូចជាស្គមស្ងាត់ ហ្មងគាត់គិតថាគាត់នឹងរងចាំស្ដាប់លទ្ធផលគាត់គិតថាទោះមិនក៏អាចមានលទ្ធផល50ទៅ70%ដែរតែដល់ពេលគាត់ខកចិត្តមែនទែននៅពេលដែលសំបីតែជំរឹះដែលគាត់ដាក់ទៅมันត្រឹមតែក្រុមហ៊ុនมันទទួលយកហើយ มันព្រមហើយគាត់ថាมันពិចារណាទៀតអញ្ចឹងធ្វើឲ្យគាត់រៀងបាក់ទឹកចិត្តមែនទែននិយាយទៅពីខាងភាគីកម្មករនយោជិតគឺគាត់ អឺទាំងអស់គ្នាគឺរោវិធីអស់ហើយជាជំរឹះណាមួយដែលជាច្រកចេញកុំឲ្យថាពាក្យពីទាំងសងខាងបានជួបស្មុកគ្នាបាននិយាយគ្នាប៉ុន្តែម្នាក់ទេម្នាក់ទេអញ្ចឹងគឺអត់មានផ្លូវណាមួយដែលអាចចេញបានទេហើយអឺរហូតមកដល់ថ្ងៃនេះយើងមកជួបហ្នឹងក៏យើងអាចនឹងដឹងខ្លះខ្លះដែរថាពេលដែលមកជួបក្នុងថ្ងៃនេះគឺអត់មានលទ្ធផលអីទេវាអត់មានលទ្ធផលអីមួយដែលយើងបង្ហាញថាយើងមកជួបក្នុងថ្ងៃនេះអាចទទួលបានលទ្ធផល គាត់បានណាត់ដែរគាត់ដោយសារតែឥឡូវជួបលើកនេះទៀតគាត់នៅតែមិនទាន់មានលទ្ធផលអីដែរទាំងសងខាងអញ្ចឹងគាត់ទុកពេលវេលាឲ្យរយៈពេលរៀងយូរដែរដើម្បីឲ្យទាំងសងខាងពិចារណាឬក៏ក្រៃលោមានអីមួយដែលថាសម្បទានគ្នាទៅអាចនឹងត្រូវគ្នាគាត់ណាត់ពេលប្រជុំក្រោយបន្ទាប់ហ្នឹងគឺថ្ងៃទី2ហើយទី29 ជនជាទីមេត្រីនៅថ្ងៃទី23ខែមិនិនាហ្នឹងគឺជាថ្ងៃដែលក្រសួងការងារនិងបណ្ដុំដាវជីវវងបានកោះហៅតំណាងរបស់ ក្រុមហ៊ុន Naga ក៏ដូចជាក្រុមបុគ្គលិក Naga ដែលកំពុងតវ៉ារយៈពេលប្រហែលជាជិត1ឆ្នាំហ្នឹងគឺហៅមកចរចាជាលើកទី2ដើម្បីស្វែងរកដំណោះស្រាយនៃវិវាទការងារមួយនេះប៉ុន្តែជាអកុសលនៅថ្ងៃនេះដែរគឺដំណោះស្រាយនៃវិវាទការងារនៅក្រុមហ៊ុន Naga នេះគឺនៅមិនទាន់មានដំណោះស្រាយនៅឡើយទេដោយភាគីខាងក្រុមអ្នក ក្រុមបុគ្គលិកក្រុមហ៊ុន Nagaver គាត់និយាយថានៅក្នុងកិច្ចចរចានេះខាងភាគីខាងដំណើរក្រុមហ៊ុន Nagaver បដិសេធនៅសំណើដោះដូរក្រុមបុគ្គលិកដែលបានគឺដោះដូរបុគ្គលិកដែលគាត់ត្រូវបានការក្រុមហ៊ុន Naga បញ្ឈប់ការពីប្រមាណប្រមាណជាជិត1ឆ្នាំមុនដោះដូរជាមួយនឹងបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន Naga ហ្នឹងប្រមាណជាជាង300នាក់រួមមានតាមអ្វីដែល បងសើក៏បានថាខាងមកគឺបានថាបានន័យថាខាងក្រុមហ៊ុនក្រុមបុគ្គលិកដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន Naga គឺមាន300នាក់ដែលមានបំណងចង់ឈប់ពីការងារហើយក៏មានបំណងចង់ផ្លាស់ប្ដូរឲ្យបុគ្គលិកដែលប្រមាណជាជាង200នាក់ជាងហ្នឹងដែលត្រូវបានក្រុមហ៊ុនជុំឲ្យផ្លាស់ប្ដូរពួកគាត់ដើម្បីឲ្យអ្នកនៅខាងក្រៅបានចូលធ្វើការ ហើយយើងគូកត់ចង្កល់មួយទៀតផងដែរថាកាលពីប្រហែលថ្ងៃមុនប្រហែលជាថ្ងៃទី21គឺថ្ងៃថ្ងៃចរចាកាលពីពីថ្ងៃមុនហ្នឹងខាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញលិខិតមួយក្នុងនោះក៏មានចំណុចមួយបាននិយាយថាមានដោយសារជំងឺកូវីដក៏ដោយសារការត្រត្រងរបស់ក្រុមហ៊ុនមានភាព ពិបាកដោយសារសេដ្ឋកិច្ចធ្លាក់ចុះខាងក្រុមហ៊ុនក៏មានបំណងបញ្ឈប់បុគ្គលិកប្រមាណជាជាង600នាក់ដែរដូច្នេះហើយការស្នើសុំឲ្យមានការយកបុគ្គលិកចូលប្រមាណជា200នាក់ជាងពីក្រុមអ្នកតវ៉ាហ្នឹងគឺខាងក្រុមហ៊ុន គឺគាត់បដិសេធមិនយកទេដោយសារ ពួកគាត់ក៏មានកម្រងបញ្ឈប់បុគ្គលិក600នាក់ដែរប៉ុន្តែនៅថ្ងៃនេះគឺខាងក្រុមហ៊ុន Naga បាននិយាយវិញថាពិតជាមានកម្រងបញ្ឈប់បុគ្គលិក600នាក់នេះមែនតែ ខាងក្រុមហ៊ុនគឺមិនចង់បញ្ឈប់នោះឡើយដោយដំណើរ6បុគ្គលិក600នាក់ធ្វើការធម្មតាហើយបើចង់ហើយបើសិនជាក្រុម300នាក់ដែលចង់លាឈប់នោះគឺឲ្យតម្រូវលាឈប់ធម្មតាប៉ុន្តែមិនទទួលយកសំណើនៃការដោះដូរនេះឡើយដូច្នេះហើយក្រុមអ្នក បុគ្គលិកក្រុមហ៊ុន Naga ដែលគាត់មកចរចានៅថ្ងៃនេះគាត់ថាការបដិសេធបែបនេះគឺមិនទាន់នៅតែមិនទាន់មានដំណោះស្រាយនៅឡើយហើយមួយវិញទៀតតំណាងភាគីខាងក្រសួងការងារនិងបណ្ដុំបណ្ដាវិជ្ជាជីវៈអាយដាមទេសសុខផលគឺបានស្នើសុំឲ្យភាគីទាំងពីរនាក់បញ្ជូនសំណុំរឿងនេះទៅតុលាការដោយអឺ ក្រុមបុគ្គលិកក្រុមហ៊ុន Naga គឺគាត់និយាយថាចរចាទាំងពីរដងគឺខាងភាគីខាងក្រសួងខាងនេះគឺបាននិយាយបែបនេះរហូតប៉ុន្តែយើងមិនទាន់ដឹងថាទាំងតំណាងឲ្យក្រសួងកាងារនិងក្រសួងសន្ទុះទាំងតំណាងឲ្យក្រុមហ៊ុន Naga ក៏ដូចជាតំណាងឲ្យក្រុមបុគ្គលិក Naga និងយកវិវាទការងារនេះទៅដោះស្រាយនៅក្រសួងការងារឬមួយក៏យ៉ាងណាទេយើងនឹង ជួបគ្នាជាបន្តទៀតនៅការផ្សាយព័ត៌មានថ្មីថ្មីនៃវិវាទការងារក្រុមហ៊ុន Nagamedic បាទសូមអរគុណ